នៅក្នុងថ្ងៃនេះជាថ្ងៃ ទី10ខែមីនា គឺសករាជ1997ព្រឹកមិញយើងបានស្ដាប់អំពីដំណើរនៃខ្យល់ដំណើរនៃខ្យល់គឺយើងបានស្ដាប់ហើយថាក្រុមខ្យល់មាន4ក្រុមទី1គឺក្រុមខ្យល់ដែលប្រព្រឹត្តទៅឡើងចុះតែវែងវែងបានន័យថាខ្យល់ហ្នឹងវា នឹងខើមនឹងចុះក្តីឡើងដីវែងវែងបើយើងសិក្សាយូរយូរទៅ ក្រមខ្យល់នេះមានដំណើរចុះឡើងតែខ្លីណាបានន័យថាដង្ហើមខ្យល់នឹងចុះទៅក៏ខ្លីឡើងមកក៏ខ្លីដំណើរទី3យើងបានសិក្សាឃើញក្រមខ្យល់មានចំនួនច្រើនហើយក្រមខ្យល់ទាំងពួងគឺពេញរាងកាយទាំងអស់ ដែលយើងបានស្គាល់ប្រកបនោះបាល់ការនៅខេត្តបាត់ដំបងម្នាក់នោះដែលគាត់កំពុងតែស្គាល់ប្រកបហ្នឹងចូលនោះកំពុងតែណែនពេញបន្ទុកដល់ណែនអញ្ចឹងយើងបានជួបតើយើងរកវិធី ដោះណែនហ្នឹងដោះដោយវិធីណាគឺត្រូវតម្កល់ស្មារតីយើងចំោះបេះដូងខ្សឹបនឹកកន្លែង3ដករង្ហើមចូលហ្មងចូលជ្រៅទៅហើយដករង្ហើមឡើងហ្មង វិធីដោះខ្យល់នៅភាពណែនទាំងអស់ចេញដល់ផុតពីនឹងទៅខ្យល់អត់ស្ងប់ខ្យល់នឹងក៏ហៅម៉ត់អត់វាតែល្អិតបានន័យថាវាឆ្មាលវាឆ្មាណាខ្យល់គឺថាវាចូលវាចេញតែតិចវាមិនមានកំណត់ថាវែងឬក៏ខ្លីអីទេវាកំណត់ថាថឹងតែមានចូលហើយមានចេញតែប៉ុណ្ណឹង ឲ្យកាយយើងជាប់ណាដៃជើងកាយយើងរាងកាយទាំងមូលនឹងជាប់ជាប់សរីរៈរាងកាយជាប់ដៃជើងដូចស្អិតចូលគ្នាចឹងដល់ខ្សោយទី4ហ្នឹងវាស្អិតបានន័យថាកាយហ្នឹងវាលាយចូលគ្នាម៉ត់អត់កម្រើកដៃជើងនេះអត់កម្រើកនឹងស្កល់ដូចដុំស្មម្ដុំដែលជាតម្កល់នៅលើ ផែនដីណា យានតែស្មារតីដឹងនៅខ្យល់ចម្រើនយូរយូរទៅខ្យល់នឹងតិចទៅតិចទៅតិចទៅហើយកាយនឹងស្រាលទេប៉ុន្តែនឹងស្កល់ស្រាលទឹកដល់ចេះតែ ចម្រើនយូរយូរទៅឃើញខ្យល់នឹងកើតហើយរលត់ចម្រើនបើអស់អង្គុយស្ងៀមចាំលើខ្យល់កើតឡើងវិញកាប់ចម្រើនទៀតចម្រើនយូរយូរអស់ខ្យល់ចេះកើតឡើង ហើយរទៅចលចលកាយឡើងហើយរទៅនេះដំណើរខ្យល់គេហៅថាដំណើររបស់សភាវៈនឹងដំណើរមួយដល់ពេលយាអំពីខាងវិថីចិត្តវិថីចិត្តយើងពូពីខាងផ្លូវចិត្តម្ដងមិនយើងពូអំពីវិថីខ្យល់ដែលរត់ទៅ ឥឡូវយើងពោលអំពីវិថីចិត្តម្ដងណាចិត្តរបស់ យើងដែល នៅ ខាង ក្នុង ដែលជាអ្នកគិតខ្យល់ចិត្តហ្នឹងចិត្តដែលជាអ្នកគិតខ្យល់ចិត្តនេះតែងជួបតែងជួបសោយនៅអារម្មណ៍សោយនៅអារម្មណ៍ នៅពេលដែលចិត្តយើងជាប់មូលល្អនៅក្នុងដង្ហើមចូលចេញយើងកំណត់ថាចូលចេញយើងមិនកំណត់ថាវែងខ្លីទេយើងកំណត់ថាដឹងតែចូលហើយនឹងចេញត្រង់នេះហៅឆន្ទៈឆន្ទៈបានន័យថាវាជាប់ចំពាក់តែជាប់ចំពាក់នេះមិនមែនកាមឆន្ទៈទេវាជាធម៌ឆន្ទៈណា ជាប់ចំពាក់ក្នុងខគឺចិត្តនឹងវាជាប់ក្នុងដង្ហើមផ្សេងចូលជាប់ទៅតាមដានជាប់ទៅតាមដឹងឯងដឹងតែចូលហើយមិនចេញនឹងហើយឆន្ទៈហើយដល់យើងចម្រើនខ្យល់ចូលនិងខ្យល់ចេញហ្នឹងយូរយូរទៅសភាពផ្សាយក្នុងខ្លួនយើងឆ្លាស់ក្នុងធុងឆ្លាស់ ហាក់ដូចពីដើមមកចិត្តយើងសម្បូរដោយការចង្អៀតចង្អល់គេហៅតបប្រមល់តឹងទ្រុងចង្អៀតចង្អល់តបប្រមល់លបធូនៅខាងក្នុងដោយកិច្ចការអ្វីមួយដោយហេតុណាមួយដោយរឿងអ្វីមួយដែលយើងបានជួបពីកាលថ្ងៃមុនមកហើយយើង សន្សំទុក ក្នុងសន្តានឥឡូវហើយចិត្តហ្នឹងវា មានភាពលំបាក ប្រកបទៅដោយទុកច្រើនឬថាជាឧបាយាសទុករំគឺសឹកខ្សួលចំពោះអ្វីដែលបាត់បង់ទៅចិត្តនឹងទៅឲ្យចិត្តឆ្អែតចិត្តដល់យើងចំដានទៅ ចិត្តនឹងវាស្រឡះវាលបោតភ្លុចចេញទៅធ្វើឲ្យខាងក្នុងស្ងប់បានសេចក្តីល្អកើតសេចក្តីរីករាយមកយើងស្រឡះមុខស្រឡះមាត់ ជាងស្រឡះក្នុងទ្រង់ឬប្រហោងក្នុងទ្រង់នេះប៉ាមកជាសេចក្តីព្រៃអទុនបានន័យថា ព្រៃអដែរតែ នៅសេចមិនទាន់មានកម្លាំងទេតាមមកជាតែ ដោយសារការចម្រើន នៅដង្ហើមចេញចូលដោយដីពេញចិត្តហ្នឹងពេញចិត្តបដើនឹកខ្យល់បដើ ចម្រើនយូរយូរទៅសេចក្តីឆ្អែតកាយនិងឆ្អែតចិត្តកើតឡើងកាយព្រឺទាំងអស់ព្រឺឆ្អែតណែន ស្រាលសណប់កាយចិត្តទាំងសបាយថ្លាអញ្ចឹងបាន លោកហៅបៃតេលោកចែកទៅជាចំណែកនៃបៃតេតូចតូចមាន5 ហៅខតកាបេតេខណិកាបេតេអោខន្តិកាបេតេឧបេងជាបេតេនិងផរណាបេតេខតកាបេតេសេចក្តីឆ្អែតដែរតែសាច់តូចខតកៈនឹងវាតូចខណិកៈនឹងប្រកបដោយមួយខណៈមួយខណៈវាមិនជាប់ទេវាព្រឺខ្ញាអញ្ចឹង ទៅវារីករាយមកផ្លេតអញ្ចឹងទៅបាត់ទៅវិញ ដល់មួយទៀតគេហៅអោបកន្តិកាអានឹងសង្កត់ទុកមួយសបកឆ្អែតឆ្អែតក្នុងខ្លួនមួយសបកមួយសបកមួយទៀតអពេងទៀនដែលកាយនឹងស្រាលតម៉ៅតម៉ោតម៉ៅតម៉ោហាក់ដូចជានៅកណាលកាសដូចយើងបានបករបស់នេះវាអត់ជាប់លើផែនដីកាយនឹងស្រាលគឺអង្គុយលើកន្ទេលមែនប៉ុន្តែហាក់ដូចជាអត់អង្គុយលើកន្ទេល ហាក់ដូចជាខ្លួនឯងនៅកណាលអាកាសហេដូចជាបាសតាពួរមិញហាក់ដូចជានៅក្នុងពន្លឺវាអត់មាននៅលើកទេពពេងជាបេតិផរណាបេតិយកផ្សាយទៅចាប់វិបាកចាប់ពីចុងសតវត្សជាងធ្វើឲ្យការយើងតិចស្រួលសំណុកទៅមកតិចស្រួលសំណុកទៅគ្មានពិបាកអីទេ វាផ្សាយទៅពេញទាំងអស់ហើយផរណា បានន័យថាផ្សាយទៅសេចក្តីរីករាយផ្សាយទៅចាប់បញ្ចុះសន្តិបាតជើងក៏ចិត្តនឹងសบายសบายដល់បដល់នឹងអ្នកធ្វើខសบายចិត្តណាភ្លេចអ្វីអ្វីអស់ហើយគ្មាននេះជាប់ ចិត្តខខ្លាំងលែងនឹកឃើញកូនចៅប្តីស្រីអស់ដល់ពេលចម្រើនយូរយូរទៅដល់ពេលតិស្រិតចុះ បាត់ទៅណាដល់ផុតពីសបាយទៅស្អាប់ទៅសើតស្ងប់ឈឹងបត្តតិកាយស្ងប់ចិត្តស្ងប់កាយរបស់ផងយើងស្ងាត់ឈឹងរលករង្គំលមាស់អេះអស់អត់មាននៅនឹងសល់ចិត្តអត់រវើរវាយអីទាំងអស់ស្ងាត់ វាក៏ស្ងាត់មួយម៉ាត់ហាក់ដូចជាទឹកឲ្យផឹកក្នុងកែវហើយយើងគ្របចិត្តមិនឲ្យត្រូវខ្យល់ហើយមិនឲ្យជួយនៅឈឹងនឹងវាក៏ស្ងាត់ឈឹងស្ងាត់ត្រងប់ស្ងាត់ផ្លែធម្មតាចិត្តយើងអត់ជួយច្បល់នឹងគុណធម៌ដល់តែបានសន្តិភាពតែតែកើតសេចក្តីស្រួលមកហ្មងសេចក្តីស្រួលសំណុកកាយសบายចិត្ត สนุกกายสบายចិត្តกายក៏สนุกចិត្តក៏សบายដែលយើងហៅ ក្រុមធម៌ប៉ុណ្ណេះបើចាត់ជាវេទនាមកជាថាសោមនស្សវេទនាសុខកាយសบายចិត្តចិត្តរីករាយសบายបើចាត់ជាវេទនាហៅសោមនស្សវេទនាតាំងពីបាមកជាបៃទេប្រទេសសុខៈនាំមកនៅសេចក្តីរីករាយនៃចិត្ត មុខមាត់កោះប្រងឡើងខៀវគឺស្វាល្អជ្រះតើយើងបានសុខមកចិត្តយើងនឹងស្គាល់ចិត្តយើងមូលក្នុងអារម្មណ៍ដែលប្រកបទៅដោយសេចក្តីសុខចិត្តយើងមូលក្នុងអារម្មណ៍គឺមូលនឹងដង្ហើមចូលដង្ហើមចេញកិរិយាតម្កល់ចិត្តនឹងត្រូវគឺកាត់ចិត្តយើងនៅនឹង ដង្ហើមចូលប៉ុណ្ណា ដឹងប៉ុណ្ណឹងតិចតិចតិចតិចចំណាំចំណាំកុំឲ្យទៅស្លាប់ប្រកបដោយសុខខ្លះមិនប្រកបដោយសុខខ្លះណាពេលខ្លះសុខផងពេលខ្លះពុពេខាហៅអតុកមៈសុខាយវេទនាគឺឧបេខាកើតឡើងក្នុងសម័យដែលមិនទទួលសុខហើយនឹងទុក្ខទាំងពីរនេះរលាស់ចោលសុខនិងទុក្ខនោះតកល់ចិត្តស្មើពងើយហើយសម្លឹងខ្ចោល នឹងសំណួរមានសួរហើយអបេខាកើតទៀតហើយគឺអបេខាកើតនៅក្នុងសម័យចុងក្រោយបំផុត នៃការអប់រំចម្រើននៅអាណាបានសតិដែលហៅថាសមាសមាធិលះបង់សុខលះបង់ទុក្ខលះបង់សោមនស្សលះបង់ទុមនស្សនៅសល់តែចិត្តស្មើស្មើហើយសម្លឹងខ្យល់ហើយខ្យល់ចិត្តតែកើតរលត់កើតរលត់ណាអបេខាសម្លឹងខ្យល់ហ្នឹងខ្យល់ហ្នឹងមកណា តើរលត់តើលត់ដូច្នេះបើយើងគូដល់ចិត្តដែលយើង បាន ជួបបាមកជាបៃទេប្រសិទ្ធសុខសមាធិ5ចិត្តបើគូដល់វេទនាមាន3វេទនាទុក្ខវេទនាសុខវេទនានិងអទុក្ខមិត្តខាយវេទនាឃើញទេទុក្ខវេទនាគឺយើងត្រូវបាន ជួបទាំងអស់គ្នា ហើយមិននេះអា ដល់ផុតពីទុក្ខវេទនាមកតែមានគុណធម៌ទាំងអស់នេះកើតឡើងហើយតាមមកជាបិសេបពិសខៈកើតសោមនស្សវេទនាដល់ចេញចាអំពីសោមនស្សវេទនាមកនៅធម៌មួយទៀតហៅហៃអង្គុយធ្វើហៃមិនជាទុកមិនជាទុកមិនក្តៅមិនជាស្មើតបល់ចោលល្អិតល្អិតម៉ត់ម៉ត់ហើយអាទុក្ខណិតខាយវេទនាដែលជាទូឧបេខាវេទនាតើតើណានេះ ដូច្នេះនៅ ក្នុង ចំណុចខាងចុងរួមសេចក្តីក្លែងមកគឺអបេក្ខាចានេះសម្លឹងនៅខ្យល់ចុះហើយនឹងខ្យល់ឡើងដែល មានសភាពល្អិតកើរលត់តតគ្នាណាដែលយើងដល់គុណធម៌កើតតតមកវានៅ ខាងចុងគឺអបេក្ខាចិត្តចិត្តមាន សភាពស្មើស្មើ ហើយសម្លឹងនៅខ្យល់កើតនិងខ្យល់រលត់ដែលប្រព្រឹត្តទៅក្នុងកាយពពេខាចម្រើនចម្រើនទៅអស់ដល់ចិត្តហ្នឹងដល់ចិត្តជាពេខា ចម្រើនចម្រើនទៅអស់ហ្នឹងអត់ទេគឺលះណាស់គាត់អង្គុយស្ងប់បាត់អង្គុយស្ងប់បាត់អង្គុយស្ងប់បាត់អត់មានចិត្តទាំងអស់នេះកើតទេអត់ខ្យល់ត្រកូល3នេះគឺអត់មានដែរ មានតាមនេះចិត្តមានតាមនេះបានតែលើកភ្នែនមកចិត្តជាបេខាបាត់មើលខ្យល់ល្អិតមានតែប៉ុណ្្នឹងឯងដូច្នេះយើងពិចារណាទាំងអស់គ្នាមើលសភាវៈខណ្ឌបញ្ចកៈមានកិរិយាប្រែប្រួលចនិចគ្នាដែលយើងបានចម្រើនទៅនេះ ដូច្នេះយើងឃើញភាពមិនទៀងបាត់ហើយបានន័យថាធម៌ហ្នឹងវាមិនទៀងខ្លួនឯងណាអនិច្ចំយើងទៅប្រែប្រមិចទាំងអស់គ្នាហើយធម៌ណា ដែលមានឈ្មោះថានិច្ចតាធម៌ធម៌នោះមិនមែនជាធម៌របស់អសង្ឃតែមួយមួយទេមិនមែនជាធម៌របស់អ្នកនិគមតែមួយមួយទេឬនឹងថាជាធម៌របស់តកោតែមួយក៏មិនមែនទេ អនិច្ចតាធម៌នេះជាធម៌របស់មនុស្សសត្វទេវតាមាព្រំទាំងអស់គ្រប់រូបយល់ទេដូច្នេះខណ្ឌបញ្ចកៈនេះខណ្ឌបញ្ចកៈគឺមានដំណើរអនិច្ចំដោយខ្លួនឯងពីដើមឡើយយើងនាំគ្នាសម្គាល់ថាខណ្ឌបញ្ចកៈនឹងវាទៀងសតិយើងណាតែមិនទាន់ស្វែងរកធម៌ យើងឃើញថាអ្វីអ្វីទៀតព្រោះតែយើងឃើញទៀងនឹងហើយទើបបានមានសេចក្តីសោកសឹកសួលទុកទូបំណសេចក្តីទាំងអស់ចិត្តចំពោះខណ្ឌបញ្ញកៈដែលប្រែប្រួលនៅ ក្នុងសម័យណាដែលខណ្ឌបញ្ញកៈមិនទាន់ប្រែប្រួលទេលោកអ្នកមិនប្រថេយល់ថាខណ្ឌបញ្ញកៈទៀងនោះក៏ដល់នៅសេចក្តីស្រីអរីករាយដោយអំណាចនៃតណ្ហា តែក្នុងសម័យណា ដែលខណ្ឌបញ្ញកៈនឹងវាប្រែប្រួលទៅតាមសភាវៈចិត្តដែលប្រកបដោយទិដ្ឋិសស្សតតតិនេះដែលយល់ថាយើងនេះ បង្កើតនៅសេចក្តីសោកសឹកសួរទុកទួមនោះពិបាកចិត្តព្រោះតែខណ្ឌបញ្ញកៈដែលវាអស់ទៅឃើញទេវានៅប៉ុណ្ណឹងណានៅប៉ុណ្ណឹងដូច្នេះ ការគិតពីដើមរបស់យើងយល់សង្កល់ថាទៀងក្នុងរបស់ដែលមិនទៀងហើយរបស់ដែលមិនទៀងខាងបញ្ញកៈនឹងមានតាំងពីដើមមកព្រោះពាក្យថាមិនទៀងមាន ក្នុងខណ្ឌបញ្ញកៈនឹងឥឡូវនេះយើងនាំគ្នាចម្រើនថតទៅឃើញថាម៉េចអើឥឡូវស្មារវែកញែកឲ្យយល់អនិច្ចំប្រែថាម៉េចអនិច្ចំប្រែថាអស់ទៅ តែអញ្ចឹងប្រែថាអស់ទៅអនិច្ចខយ័តហេតុនេះអនិច្ចអនិច្ចដោយអត្ថៈអស់ទៅអនិច្ចប្រែថាអស់ទៅតែយើងមិនដឹងនាំគ្នាបរកម្មថាអនិច្ចដោយសមតិយេចាឥឡូវនេះយើងមិនចង់និយាយដោយការពូសង្កត់ទៅលើអនិច្ចដោយការដោយការពូដល់ការបរិកម្មទេយើងចង់ឃើញអនិច្ចដោយផ្លូវបញ្ញា ណាអនិច្ចំប្រែទៅអស់ទៅខ្យល់ទាំងឡាយខ្យល់ទី1ទី2ទី3ទី4ខ្យល់ទាំងអស់នេះមាន កិរិយាអស់ទៅឃើញទេដំណើរក្រុមខ្យល់វែងដែលមានក្នុងកាយយើងនេះដែលយើងបានចម្រើនទៅនឹង យើងបាន បាន បានកំណត់ដឹងហើយបានឃើញនេះបាន កំណត់ដឹងហើយបានឃើញ បានកំណត់ដឹងនៅក្រុមខ្យល់វែងហើយ បានឃើញនៅក្រុមខ្យល់វែងដល់អស់ទៅឃើញទេនេះខ្យល់វែងហ្នឹងឡើងចុះឡើងចុះយូរយូរអស់ទៅមិនបានអស់ជាលក្ខណៈរបស់អនិច្ចំខ្យល់ខ្លីតើឡើងអ្នកណាឲ្យខ្លីបច្ច័យមិនមែនយើងឲ្យខ្លីទេ បានន័យថាបច្ច័យនៃការចម្រើនខ្យល់វែងវាឲ្យខ្លីមក គេហៅសភាវៈកើតឡើងបន្តគ្នាតាមលំដាប់ដូចដូងអញ្ចឹងកាលណាបកសបកទៅទៅជួបត្រឡោកហើយតែវាយត្រឡោកជួបសាច់ជួបទឹកកាលណាបតើសភាវៈចេញមកអញ្ចឹងឥឡូវនេះខ្យល់វែងអស់ទៅឃើញអានេះចាំងមួយហើយខ្យល់ខ្លីចវើទៅទៀតហើយ ចាប់ចម្រើនចោលហើយកំណត់ដឹងក្រមរូបកំណត់ដឹងឃើញការអស់ទៅទៀតកំណត់ដឹងក្រមរូបឃើញក្រមខ្យល់ខ្លីពួក ពួកខ្យល់ទាំងអស់ហៅរូបខណ្ឌស្រាប់តែខ្យល់ខ្លីហ្នឹងអស់ទៅទៀតខ្យល់ក្រមទី3កនកើតឡើងពេញកាយទាំងអស់មកហើយសភាពវៈនេះច្រើនណាស់តាំង តនេះតឹងតនោះតឹងតនេះតឹងតនោះចាក់តនេះចាក់តនោះដោតតនេះដោតតនោះតឹងក្បាលចឹងបែកទាំងយះបានពីណាមកអ្នកទាំងឡាយចង់បានឬទេមិនទី ចង់បានទេមិនក៏បានមកអញ្ចឹងខនេះកើនទីបច្ច័យមកពីយើងចម្រើនណាប៉ានឹងមកបានខនឹងមកអញ្ចឹងបច្ច័យនៃការបានគឺការចម្រើនខ្យល់ខ្លីមកហើយ ចោលវែងចោលស្អីដែលយើងបានចម្រើនហ្នឹងវាបានចោលឡើងមកអញ្ចឹងខតាមតាមឡើងតាមហេតុតាមបច្ច័យហើយចោលក្រុមទី3នេះ មានសភាពអស់ទៅទៀតហ៎តាំងត្មេះធូរទៅនឹងមកតាំងត្មេះតាំងមើលយូរយូរតាំងត្មេះអស់ពីត្មេះទៅតាំងទៅនោះអញ្ចឹងនេះវាចេះតែអស់ពីត្នេះទៅត្នោះអស់ពីត្នោះទៅត្នោះរហូតដល់វាអស់ទាំងអស់ទាំងងទៅវាចូលមកដល់រឿងទី4ខ្យល់ស្ងប់ នេះអនិច្ចំប្រែទៅអស់ទៅសភាវៈនឹងវាអស់ទៅខ្លួនវាបើឃើញអញ្ចឹងទៅតាំងចាប់យកខ្យល់នេះមកមកបរកម្មទៀតណាមកទៅទៀតកំណត់ ដឹងនៅរូបកំណត់ដឹងឃើញកាកទាំងកិរិយា អស់ទៅនៃរូបចម្រើនខ្យល់ល្អិតនឹងចេញចូលចេញចូលចេញចូលយូរយូរស្រាប់ទៅរកខ្យល់គ្មានទៅទៀតណាខ្យល់ល្អិតមិញមានល្អិតហើយមានល្អិតក្រៃពេកទៅទៀតស្អិតក្រៃពេកខាងដូចជាគ្មានទេ ដូចជាគ្មានទេ មើលទៅតិចជួយណាដូចជាគ្មានទេស្រាប់តែយល់យឺរកតែគ្មានទេហ្នឹងមកធ្វើជាកំណត់គ្មានទៀតអស់ទៀតណាអស់អង្គុយគ្មានសតិបញ្ញាចាំមើលមកវិញកើរលត់កើតតតគ្នាពួកខ្សោទាំងឡាយជាក្រុមរូបខណ្ឌយល់ទេអញ្ចឹងរូបនឹងទៀងទេស្គាល់រូបនៅ ស្គាល់រូបនៅស្គាល់ការអស់ទៅនៃរូបនៅ ក្រុមខ្យល់ទាំងឡាយជាតួរូបកិរិយាអស់ទៅតាមលំដាប់នៃខ្យល់គឺជាតួលក្ខណៈនៃអនិច្ចំបាត់ស្គាល់ណាជាតួរបស់រូបនេះកាលឡើងអញ្ចឹងយើងឃើញអញ្ចឹងរូបខណ្ឌមួយកើតឡើងបាន ព្រះ សម្ដែងថាមានពិខុសទាំងឡាយកាយមានព្រមតែកាយទេ គឺមានត្រឹមតែខ្យល់ហ្នឹងឯងអត់មានអីពិសេសជាងមានត្រឹមតែខ្យល់ទេកាយត្រឹមតែកាយការតម្រើរំភើបញាប់ញ័ររបស់កាយគឺជាកិរិយាញ៉ាំងឡើងដោយសារអំណាចនៃខ្យល់ខ្យល់ត្រឹមតែខ្យល់ខ្យល់វែងត្រឹមតែខ្យល់វែងខ្លីត្រឹមតែខ្លីច្រើនត្រឹមតែច្រើនស្ងប់ត្រឹមតែស្ងប់អស់ទៅត្រឹមតែអស់ទៅកាយមានសន្តកាយ យល់ទេហ៎អឺអាឥឡូវយើងឃើញដំណើរមួយទៀតនិយាយអំពីចិត្តដែលយើងបានសោយអារម្មណ៍អង្គុយផ្លាត់ទុកមកដល់ហ្មងទុកហ្នឹងក៏មានការអស់ទៅដែរតិចចប់ត្នេះតិចចប់ត្នោះតិចពិបាកត្នេះតិចពិបាកត្នោះអូយនិយាយទុកនោះ សុខវេទនាដែលប្រព្រឹត្តទៅតាមផ្លូវកាយទុកវេទនា នឹង តែងយាងគ្រប់ប្រាណនៃនៃមនុស្សសត្វទាំងអស់ជនកាមមានដល់ទូមនោះផងដល់ទុកខ្លាំងពេកជួនកោតកើតគំនិតអន់ចិត្តតូចចិត្តអញអញគួរមកធ្វើបាប ខ្លួនអីចេះចេះ លោកគ្រូអើយលោកគ្រូយកឯងមកចំដៃចងជើងដាក់តនកម្មឲ្យអង្គុយទៅកាសៀក្នុងសាលាហ្នឹងហើយសមាគមហ្នឹងហើយកើតទួមរស់ដោយសារអំណាចទុកតែព្រះអរហន្តទាំងឡាយមិនមានទេមានបតិជនយើងទេវេទនាហ្នឹងព្រះរហន្តមានត្រឹមតែទុក្ខវេទនាមិនមានទុំនោះទេយល់ទេព្រោះលោកដឹងថាទុំនោះជាធម្មជាតិអស់ទៅកើតបញ្ញាអញ្ចឹងលោកអត់មានទុំនោះ តែបតិជនមិនឃើញការអស់ ទៅនៃទុក្ខវេទនាក៏រំលែងកើតតូចចិត្តបបាប្រមាណនេះតែយ៉ាងនេះមកទៅរត់ឆាប់ឆាប់ហ្នឹងមកទៅតែ2ថ្ងៃទៀតផ្លាច់មែនតើណាវេទនានឹងវាកើតហើយវារលឹកអស់ទៅវិញខំប្រឹងចម្រើនយូរយូរយូរយូរយូរយូរបាត់ទុកវេទនាចេញ វេទនាមួយទៀតហៅសុខវេទនាតែជាក់ស្រួលអេសនុកមែនបាត់ចិត្តបាត់អីអស់ដល់កើតសុខវេទនា តាមកើតសមរសវាចិត្តអើយចង់ជំនាញខកវាស្នាមមែនអោអាត្មាអញ្ញើតាមវិការមកម្ដងបានជួបទេបានមកនឹងចំជាអស់ចាហ្មងពេញចិត្តពេញខ្លាំងអោលោកគ្រូហើយសូមដឹងគុណលោកគ្រូមិញខឹងលោកគ្រូហើយដែរ ឥឡូវនឹករិទ្ធិលគ្រូវិញណាកើសោមនស្សវេទនាអញ្ចឹងសឹកសោមនស្សប្រារយៈលោក មានតែសុខទេលោក មិនមិនមានសោមនស្សវេទនាទេក្នុងរឿងហ្នឹងព្រួយព្រោះលោកឃើញការអស់ទៅនៃសុខវេទនាអញ្ចឹងលោកអត់មានអអត់មានកើតសោកចំពោះរឿងហ្នឹងទេអញ្ចឹងវេទនាទាំងអស់ហ្នឹងប្រតិជនយើងនេះ ទឹកកើតឡើងតិចតណេះបាត់ហើយតិចតណេះបាត់ហើយសេចក្តីស្រីអកើតឡើងបាត់ហើយហើយដល់សោមនោះខ្លាំងមែនទេអួតប្រាប់គ្នាយាយយាយខ្ញុំមិញអស់ចោលមិញនេះអត់ចង់ដាក់ទេកុំតែគេថាដាក់នឹងគ្មានចង់ដាក់ទេអនោះអអង្គុយវល់នេះក៏បានដែរអានឹងរឿងសុខវេទនាប្រយ័ត្នទៅសុខវេទនា បបោះចង់ងប់ដល់ណាធំមួយបើចុកយ៉ាងហ្នឹងចេញកាឡាមកពីរយ៉ាងឯងអញ្ចឹងទុកទូមនោះសុកតោមនោះមានគូគ្នាអញ្ចឹងហើយវេទនាទាំងអស់នេះតែងវាកិរិយាអស់ទៅអស់ទៅ សុខកើតឡើងអស់ទៅទូមនោកើតឡើងអស់ទៅសុខកើតឡើងអស់ទៅសោមនោកើតឡើងអស់ទៅអញ្ចឹងមែនទេអញ្ចឹងទេណាចុងក្រោយបំផុតគឺទទួលពិន្ទុមួយ ប្រសើរគឺឧបេក្ខាវេទនាតែតបាត់សុខបាត់ទុកបាត់សោមនោទូមនោចេះចម្រើញមិនទៅអង្គុយធ្វើឲ្យប៉ុន្តែឧបេក្ខានឹងក៏រលែងគិតបាត់ទៅវិញលៀងតែរលត់ខាលុតតតកំពុងតែហៃហៃស្រាប់តែ ចាប់ជើងមកទាញយកទៅបាត់ទៅស្ទាបចាប់ជើងខំពឹងលះបាត់ឯនេះមកធ្វើហីមកទេកំពុងតែហឺហីហីស្រាប់តែសឹកយកមកទាញយកទៅទៅហេស្រួលមែនខំពឹងលះធ្វើហីទៅទៀតទៅហីឧបេក្ខាវេទនាហ្នឹងគឺអតុកម្មសខាវេទនាអញ្ចឹងវេទនាទាំងអស់ដែលយើងស្ដាប់ទៅ មានត្រឹមតែវេទនាប៉ុណ្ណោះអញ្ចឹងទេហ៎គាត់នៅវេទនាហ្នឹង ម្ដងចេះម្ដងចោះម្ដងចេះម្ដងចោះយូរយូរមិនដឹងមានអីទៅទេទាំងអស់អញ្ចឹងមកចម្រើនធននឹងបានអីចឹងមានបានទៅទេអស់មកចម្រើននឹងបានទៅទេនឹងឯងមកទៅទេនឹងឯដល់ពួករបស់រមៀននឹងវាកើតទុកអញ្ចឹងយើងមកចម្រើននឹងចម្រើនរហូតទៅទេនឹងឯង អើឃើញតែស្តុកក៏វាអស់ទៅទុកក៏វាអស់ទៅសោបនោះក៏វាអស់ទៅទុំនោះក៏វាអស់ទៅពេកខាក៏វាអស់ទៅវាគ្មានបានអីទាំងអស់វេទនានឹងត្រឹមតែវេទនាតែទេតែហ្មងបញ្ញាតសមាធិយល់ទេសមាធិសូន្យតែទេឃើញតែទេទាំងអស់អត់មានន័យអីទាំងអស់នេះចង់បានតែទេហ្នឹងឯណាយើងមកចម្រើនចង់បាន យើងឃើញរូបរូបតែទេមួយដែរឥឡូវមកដល់ឃើញវេទនាវេទនាតែទេមួយទៅទៀតណាតែទេទៀត អញ្ចឹងពាក្យថាអនិច្ចំប្រែថាអស់ទៅអនិច្ចំក្នុងទុក្ខវេទនាអនិច្ចំក្នុងទោមនសវេទនាអនិច្ចំក្នុង សុខវេទនា អនិច្ចំក្នុងសោមនសវេទនា អនិច្ចំក្នុងឧបេក្ខាវេទនាបាទគាត់ណាមានឯងមិនបាច់បរិកម្មទេអញ្ចឹងណាអត់បាច់បរិកម្មទេឃើញឯងហ្មងនេះចង់បានអញ្ចឹងចង់បានអនិច្ចំផុសចេញពីខាងក្នុងមកកុំឲ្យថា វេទនាមទៀងវេទនាមទៀងវេទនាមទៀងគួយតែបរកម្មវេទនាមទៀងវេទនាមទៀងគេរកថាវេទនាមទៀងបើតែកើតទុករាល់ថ្ងៃខឹងរាល់ថ្ងៃមួម៉ៅរាល់ថ្ងៃអត់ទាំងដឹងថាវេទនាហើយមិនដឹងអស់ទៅនឹងវេទនាប៉ុន្តែបរកម្មវេទនាមទៀងប៉ុន្តែបរកម្មវេទនាមទៀងហ្នឹងតែវេទនាកាលឡើងក៏មិនដឹងវេទនាអត់ទៅក៏មិនដឹងអញ្ចឹងអត់ឈ្មោះថាបានផ្លៃលក្ខទេណែ ត្រៃលក្ខការឡើងឯងមិញឯងបានស្គាល់នៅវេទនាហើយឃើញការអស់ទៅនៃវេទនាដោយប្រាជ្ញាខ្លួនឯងយល់ទេឃើញទុកកើតឡើងអស់ទៅឃើញទុំនោះកើតឡើងអស់ទៅឃើញសំសុខវេទនាកើតឡើងអស់ទៅឃើញសំនោះកើតឡើងអស់ទៅអូបេខាកើតឡើងអស់ទៅចិត្តទៅទៅទេទាំងអស់អញ្ចឹងមកចម្រើនធម៌ហ្នឹងឡើងទៅវិញកើតទៅកូនបានអីម៉ែបានទៅទេម៉ែទៅបើខែ11ថ្ងៃគ្មានបានអីក្រៅពីបានទៅទេទេ យើងនិយាយថាតាទេអញ្ចឹងអ្នកបណ្ឌិតគេញញឹមគេថាគាត់នេះបានធေါ်ព្រោះបានតាទេឃើញអ្វីក៏តាទេដែរសូនតាទេទាំងអស់អាឥឡូវយើងឆ្លងទៅកាន់មួយទៀតណាយ៉ាងណានេះតាមកជាបៃទេបរិធិសុខសមាធិចា បាមកជាសេចក្តីស្រីអរទុនបរិភេទសេចក្តីស្អាតកាយស្អាតចិត្តបរិភេទសេចក្តីស្ងប់កាយស្ងប់ចិត្តសុខៈសេចក្តីស្រួលកាយស្រួលចិត្តសមាធិកិរិយាដំណើរចិត្តនឹងណាចិត្តចាំចាំណាអូយស្រឡះខ្លួនណាចិត្តថាអូយស្រឡះខ្លួនណាដឹងអើយស្រឡះខ្លួនណារីករាយចាំសบายណា សបាយគិតថាងស្រួលមែនសបាយមែនផ្លាតដឹងថាអញ្ចឹងចាំថាអូយស្ងប់ស្ងប់ស្ងប់មែនចាំឃើញតែស្ងប់អញ្ចឹងមែនចាំស្ងប់រហូតដល់យកមកនិយាយប្រាប់គ្នាបានមកវាចាំទៅណាគិតឃើញស្ងប់ស្រួលមែនដឹងអញ្ចឹងសុខៈចាំទៅស្រួលកាយស្រួលចិត្តមែនស្រួលមែន ចិត្តអញ្ចឹងដឹងអញ្ចឹងចិត្តនឹងស្គាល់ចិត្តចាំថានឹងអញ្ចឹងមែនចិត្តទៅឃើញនឹងអញ្ចឹងមែនដឹងថានឹងអញ្ចឹងមែននេះបាមកជៈបេទេសន្តិសុខសមាធិមានខណ្ឌ3សញ្ញាចាំសញ្ញាចិត្តសង្ខារដឹងវិញ្ញាណហើយធននឹងមានសេរីយ៉ាអស់ទៅនេះ កំពុងតែឆ្លាស់ក្នុងចិត្តអស់វិចិត្តឥឡូវបាត់កើតសេចក្តីស្អែកចិត្តមកកំពុងតែស្អែកចិត្តបាត់ក៏ទៅកើតសេចក្តីស្ងប់ចិត្តមកសេចក្តីស្ងប់ចិត្តក៏កើតឡើងក៏ទៅបាត់ចេញទៅទួលកាយទួលចិត្តមកអស់ទៅណាអស់អានេះកើតអានេះអស់អានេះកើតអានេះអស់សុខៈនិងស្កល់បានមកតិចស្រាប់តែអស់សមាធិធម្មតាធ្វើឲ្យយល់ទេធម៌មានត្រឹមតែធម៌ប៉ុណ្ណឹងឯងនេះចិត្ត ខណ្ឌ3ចាំផងគិតផង ដឹងផងអលុតទៅកំពុងចាំកំពុងដឹងកំពុងគិតចម្រើខ្យល់តើតអស់ទៅកើតនេះកំពុងចាំកំពុងគិតកំពុងដឹងតើអស់ទៅទៀតកំពុងចាំកំពុងគិតកំពុងដឹងតើអស់ទៅទៀតសុខភាពកំពុងចាំកំពុងទៅកំពុងដឹងតើអត់ទេសុខៈកំពុងចាំកំពុងទៅកំពុងដឹងអស់ទៅសមាធិសញ្ញាក៏មានកិរិយាអស់ទៅ សមាជៈបញ្ញាបេតិសញ្ញាបច្ឆិសញ្ញាសុខៈសញ្ញាសមាធិសញ្ញាអស់ទៅត្រេះអស់ទៅអស់អស់រហូតអស់តតនេះរហូតដល់ទៅទេសមាធិអស់ទៅទៀតចេញសមាធិមកទៅទេទាំងអស់អនិច្ចំនៅក្នុងសញ្ញាបត្រចិត្តនឹកគិតសញ្ចេតនាតាមមកជាសញ្ចេតនាបេតិសញ្ចេតនាបសុទ្ធិសញ្ចេតនាសុខៈសញ្ចេតនាសមាធិសញ្ចេតនាចិត្តនឹកគិត កំពុងតែបានស្រួលកំពុងតែបានស្អែកកំពុងតែបានស្ងប់អស់ទៅកំពុងតែបានស្រួលស្រអស់ទៅកំពុងតែបានចិត្តនឹងស្លាប់ទៅអស់ទៅនេះតាមមកជាវិញ្ញាណបេតិវិញ្ញាណបតិវិញ្ញាណសុខវិញ្ញាណសមាធិវិញ្ញាណកំពុងតែដឹងតលាយអស់ទៅទៅបានស្អាតមកកំពុងដឹងស្អាតអស់ទៅ បានស្ងប់មកកំពុងស្ងប់អស់ទៅ បានសុខមកកំពុងសុខបានទៅអស់បានមកអស់ទៅកំពុងតែចិត្តដឹងនឹងស្គាល់អស់ទៅ វិញ្ញាណក៏មានអនិច្ចអញ្ចឹងអនិច្ចមាននៅក្នុងរូបក្នុងវេទនាក្នុងសញ្ញាក្នុងសង្ខារក្នុងវិញ្ញាណដោយការអប់រំចម្រើន នៅ ប្រះអនាបានសតិដល់ស្ទាន់អីចឹងយល់ទេយល់ទេនេះសភាវៈហ្នឹងអញ្ចឹងសភាវៈហ្នឹងវាកើតឡើងវាអស់ទៅខ្លួនឯងអញ្ចឹងយើងគ្រាន់តែឃើញតាមទេអញ្ចឹងបានព្រះសម្ដែងថាអនិច្ចេសុអនិច្ចានុបស្សនា ប្រាជ្ញាឃើញថាมันទៀងក្នុងរបស់ដែលមិនទៀងឲ្យឃើញចឹងមកអញ្ចឹងបញ្ញខណ្ឌហ្នឹងដល់យើងមកចម្រើនកម្មដ្ឋានទៅវាអត់មានអីទៅទេ មានត្រឹមតែរូបមានត្រឹមតែវេទនា មានត្រឹមតែសញ្ញា មានត្រឹមតែសង្ខារមានត្រឹមតែវិញ្ញាណដល់ព្រោះនេះរូបតាំងមតតាំងអីដែរ វេទនាមតាំងអិវៈសញ្ញាមតាំងអិវៈសង្ខារាមតាំងអិវៈវិញ្ញាណមតាំងអិវៈមានព្រមតែរូបមានព្រមតែវេទនាមានព្រមតែសញ្ញាមានព្រមតែសង្ខារមានព្រមតែវិញ្ញាណតើរលត់អស់ទៅសោះសូន្យទៅទេមិនមែនសត្វមិនមែនបុគ្គលមិនមែនស្រីមិនមែនប្រុសគេយើងឯងអញដោយខ្លួនឯងតាប់តនេះចាហ៎ អានឹងបានវាអស់អត្តាលែងប្រកាន់ណាអស់អស់ឧបាទានអស់ការហួងហែងហើយឃើញអញ្ចឹងមើលទៅឃើញអញ្ចឹងវាស្នប់ទៅនៅសេចក្តីហួងហែងនៅក្នុងខណ្ឌបញ្ញកៈអញ្ចឹងចម្រើនកម្មដ្ឋានបានអីបានត្រឹមអស់ការប្រកាន់តើតើទេអស់ការហួងហែងនេះយើងចម្រើន សួរវិបស្សនាចំលំដាប់ទីប្រមាណនេះសទ្ធាសិលសមាធិបញ្ញាអីចឹងណានេះដល់បញ្ញាឃើញអាពាក្យតេហ្នឹងណាសញ្ញតៈសមាធិអ្នកឈ្មោះសញ្ញតៈវិមោកផលឈ្មោះសញ្ញតៈវិមោកនិព្វានឈ្មោះសញ្ញតៈតពាន បញ្ញាតៈប្រែថាភាពសូន្យទៅទីណាព្រោះពាក្យថាបញ្ញត្តិនិងបរមត្ថពាក្យទីនេះគឺដែល យើងត្រូវចេះឲ្យឲ្យប្រកបក្នុងចិត្តទើបបានយើងសិក្សាវិបស្សនាបាន បើមិនស្គាល់ពាក្យពីរម៉ាត់នេះទេ យើងសិក្សាវិបស្សនាអត់បានទេគឺអត់ចេះមកពាក្យថាបញ្ញត្តិពាក្យនេះជាភាសាបាលីលោកពោលទៅលើការតែងតាំងបញ្ញត្តិការហាម5ការតែងតាំងការញ៉ាំងគ្នាឲ្យដឹង និងពាក្យតែងតាំងពាក្យហាម5ពាក្យកំណត់សម្ដីទាំងអស់ភាសាទាំងអស់ឈ្មោះទាំងអស់សុទ្ធតែជាទូបញ្ញត្តិធម៌អតែងតាំងទៅលើសត្វវត្ថុនិងសភាវៈយើងចាំស្ដាប់សត្វវាតែសត្វនឹងក៏បញ្ញត្តិដែរអេវាតែសត្វនឹងក៏បញ្ញត្តិដែរ ប៉ុន្តែសត្វហ្នឹងមានឈ្មោះគោទៅទៀតណាវាតាមថានេះគោនេះស្បៃមាន់ទាជ្រូកដំរីសេះមនុស្សទេវតាណែឈ្មោះយ៉ាងហ្នឹងយល់ទេនឹងពាក្យហ្នឹងគឺពាក្យតែងតាំងតែងតាំងវាដើមមកដើម្បីសម្រាប់ហៅប្រើព្រះហត់ទៅយកគូមក យើងគេតែងតាំងស្រ័យហើយហ៎ទៅយកក្បីមកអញ្ចឹងស្គាល់ក្បីក្បីគេតែងតាំងស្រ័យហើយការ តែងតាំងទាំងអស់នេះហៅបញ្ញត្តិនឹងខំសង្ស្ដាប់ខំសង្ស្ដាប់អញ្ចឹងពាក្យនេះ មានត្រឹមតែសំដីទេគឺជាការ កំណត់គោលទៅលើហេតុ ដោយសង្កល់យ៉ាងនេះហើយនេះសង្កល់យ៉ាងនោះ ហើយនោះហ่าដូចនិយាយយ៉ាងមនុស្សមនុស្សនឹងក៏បញ្ញត្តិដែរឃើញទេដល់មានឈ្មោះទៅទៀតហ៎យេតយេសៅសមុកសមៅនឹងពាក្យទាំងអស់ហ្នឹងដែលគេតែងតាំងសម្រាប់ ហៅប្រើប្រាស់ នេះតែងតាំងលើសត្វសត្វក៏ជាបញ្ញត្តិឈ្មោះនៅលើសត្វក៏ជាបញ្ញត្តិដូចគ្នាយើងឲ្យស្គាល់ពីបញ្ញត្តិសិនវត្ថុរបស់ព្រះព្រះកាត់វិជាសាលាកទីលនេះបញ្ញត្តិទេគេបញ្ញត្តិហើយកទីលអាហ្នឹងដាក់ឈ្មោះវាបញ្ញត្តិដាក់ឈ្មោះដាក់ឈ្មោះវត្ថុហ្នឹងទេដូចហើយ បាបកាចានស្នាំងមាសប្រាក់កផោងណាកៅស៊ូពាក្យទាំងអស់ហ្នឹងនេះដើមស្វាយដើមស្នោតឃើញទេហៅថាបញ្ញត្តិសំដីទាំងអស់សម្រាប់ហៅព្រះព្រះអោយកចានមួយមកពាក្យចាននោះ អមួយទៀតសភាវៈរបស់កើតឡើងឯងស្រេចរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌយន្តខណ្ឌឃើញទេកើតឡើងតាមហេតុតាមអាស្រ័យទាំងអស់ខណ្ឌ5យតនៈ12ជា18អភិធម្មដែលរៀនទាំងអស់នេះហៅអីរូបនេះហៅអីវេទនា នេះហៅអីសញ្ញានេះហៅអីសង្ខារនេះហៅអីអយតនៈទៀតទៀតទាំងអស់ហ្នឹងសម្ដីទាំងអស់ហ្នឹងទៀតទាំងអស់ហ្នឹងហៅបញ្ញាតែងតាំងទៅលើសភាវៈដែលជាបរមត្តនេះដល់ចេញចាក់ឈ្មោះចេញចាក់នាមចេញចាក់ពាក្យទាំងអស់ទាំងមកធ្លាក់ទៅលើផ្លូវមួយហៅបរមត្តធម៌ គេហៅសភាវៈដែលមកកំពុង ប្រកបដែលកាត់ឡើងកំពុងប្រកបកើតតាមភ្នែកកើតតាមវិជាកើតតាមចំណោះកើតតាមដាតកើតតាមកាយនេះសភាវៈជាបរមត្តធម៌ បរមត្តធរវណ្ណៈរូបារតមើលទៅឃើញពណ៌តែដែលយើងមើលឃើញរហូតដល់ពេងហ្នឹងបញ្ញត្តិហ្នឹងនេះពាក្យថាពេងមិនមែនបរមត្តទេពេងគឺជាពាក្យមួយដែលគេដាក់ឈ្មោះទៅលើវត្ថុហ្នឹងតែសភាវៈភ្នែកមើលទៅឃើញពណ៌ វណ្ណៈពេងហ្នឹងដែលយើងមើលឃើញពេងមកពីកំណត់ទេដែលយើងបានចាំតគ្នាមករបស់ហ្នឹងគេហៅពេងឈ្មោះឈ្មោះពេងបញ្ញត្តិធម៌បើសភាវៈពិតបរមត្តបាននៅថារបស់ពិតដែលមានពិតមើលទៅឃើញពណ៌ ពណ៌នឹងពណ៌ឯហ្នឹងណាយើងភ្លឺមើលទៅឃើញសណានឹងសភាវៈពិតដែលវាមិនប្រកបដល់ភ្នែកហ្នឹងហៅបរមត្តធម៌តែបើយើងនិយាយថាដល់ពេកអាហ្នឹងចូលក្នុងបញ្ញត្តិដែរគឺជាឈ្មោះរបស់ឈ្មោះវណ្ណៈដែលបញ្ញត្តិនេះគេហៅថាប៉ាន់ ដែលជាទួបញ្ញត្តិធម៌បុរាណាចារ្យមេដាវិដាចដូនចតាយើងឲ្យឈ្មោះហៅប៉ាន់អញ្ចឹងនេះយើងក៏នាំនេះហៅប៉ាន់តតនេះមកតែសភាវៈពិតដែលឃើញដោយភ្នែកមានសន្តិពរឃើញទេសន្តិពរពណ៌អីពណ៌នោះទៅឃើញពណ៌អីពណ៌នោះទៅសភាវៈវាដែលវាពិតនឹងមានស្រមតវណ្ណៈហើយរូបារម្មណ៍ រូបារម្មណ៍យើងក៏លេចឃើញកាលណាយើងហៅផ្កាដោយសម្គាល់ឃើញតែយើងអញ្ចឹងមានដៃអញ្ចឹងគេហៅផ្កាការនេះគេធ្វើពីដៃអញ្ចឹងហ៎នេះក៏លេចយើងក៏លេចឃើញនេះយើងឃើញអញ្ចឹងមកតែសភាវៈបរមត្តគេមហៅការទេការជាឈ្មោះតា ការជាឈ្មោះតាការគឺជាឈ្មោះទេតែរបស់ដែលវាពិតនៅភ្នែកគឺពណ៌នឹងហៅបរមត្តធម៌ដែលវាមិនប្រកបដល់ស្វារបស់នេះកាលណាបើកលេឃើញយើងហៅថាចានទៀត ចានតំណល់ចានហ្នឹងឬគេគេថាចឹងគេហៅចានចឹងគេសន្មត់បញ្ញត្តិហៅចានចឹងហើយតំណល់ដោយសារវាសញ្ញាធ្លាប់ខើតែសភាវៈពិតប្រកបដែលវាឃើញភ្នែកគឺវាមិនមែនចានទេគឺត្រឹមតែពណ៌អញ្ចឹងណាចាប់បានទេហ្នឹង នេះយើងក៏លេចមើលទៅតាមទម្លាប់ធម្មតាមកយើងមើលមកឃើញថាសភៅថាម៉េចបាន ជាសភៅពួកគេហៅអញ្ចឹងពីដើមមកតែដល់អ្វីដែលវាប្រកាសដល់ភ្នែកនោះមានស្រឹមតែពណ៌អញ្ចឹងវាថាសភៅគឺជាគំនិត មនុស្សវាឃើញវាផ្ទៃចិត្តកើតតាមមនុស្សវាចិត្តយើង មើលទៅឃើញសភៅ មិនមែនភ្នែកឃើញសភៅទេចិត្តឃើញសភៅភ្នែកឃើញព្រមតពណ៌ចិត្តកើតតាមផ្លូវភ្នែកមើលទៅឃើញព្រមតពណ៌វណ្ណៈវណ្ណរូបអញ្ចឹងអ្វីដែល វាមកប្រកបដល់ទ្វារ ជាបរមត្ថធម៌ដែលជាអារម្មណ៍របស់វិបស្សនាណាបញ្ញាកម្មយកត្រឹមតែវណ្ណៈនិងអារម្មណ៍វិបស្សនាតែមើលឃើញដល់ទៅទៅមិនមែនជាអារម្មណ៍របស់វិបស្សនាទេបញ្ញត្តិធម៌ណាឥឡូវនេះណាត់ឥឡូវស្ទាបនោះមើលមកកាន់ណា កាន់អ្វីមួយណាអានឹងគេហៅអីណាតាមទំលាប់គេហៅកសែតតែបើតាមពិតនៅពេលដែលបានកលេសឃើញមាន ត្រឹមតពតែបើស្ទាបកាន់អញ្ចឹងសភាវៈបរមត្តនៅត្រង់ណា រឹងពិតប្រកបរឹងៀបទៅ រឹងអញ្ចឹងប៉ុន្តែយើងហៅសភៅដែលសារតែយើងធ្លាប់ចាំមកទេ តែ យើងស្ទាបទៅរឹងណាស្ទាបទៅរឹងដូច្នេះកាលណាបើកលេសឃើញពីចងាយដោយចក្ខុវណ្ណៈពណ៌តែបើស្ទាបមួយផ្នែកស្ទាបប្រកបជានៅកណា របស់ពិតប្រកបរឹងជិតទៅឃើញរឹងយ៉ាងអញ្ចឹងបានន័យថាបរមរធមហ្នឹងលោកចောင်းនិយាយថាអ្វីដែល មានប្រកបវាមិនមែនជាឈ្មោះអ្វីដែលប្រកបអញ្ចឹងអ្វីដែលប្រកបអ្វីដែលគេដែលវាមិនប្រកបហើយវាទៅជាបញ្ញត្តិធម៌ អ่าលោកយាយស្ទាបខ្លួនមើលយកដៃស្ទាបស្ទាបអីហ្នឹងប៉ះអីប៉ះសាច់អញ្ចឹងសាច់ជា បញ្ញត្តិធរឃើញទេតែប្រកបវិជារបស់វាគឺរឹងយទៅរឹងតែមិនបានហៅសាច់បញ្ញត្តិ ធ្លាប់ចំណាំពីដើមមកគេហៅសាច់ណានេះហៅអីហៅអីនោះបាសកាងក្រោយហៅអីប្រអប់ឃើញទេយើងធ្លាប់ចាំអញ្ចឹងវាដើមមកតែឥឡូវនេះយើងនាំគ្នារៀនវិបស្សនាយើងដកពាក្យប្រអប់ចេញដកពាក្យដែលគេតែងតាំងហៅប្រអប់អញ្ចឹងនេះតើតែអី នៅសល់ត្រឹមតែពណ៌ដោះដកចេញពីប្រអប់បាត់ណានៅ ត្រឹមតែពណ៌នេះគេហៅអីបាទថាប្រេងកាឡាណានឹងយើងស្បចាំមកមែនទេឈ្មោះនឹងគេហៅពីដើមមកមែនទេគេហៅប្រេងកាឡាអញ្ចឹងតែ បើយើងដកពាក្យប្រេងកាឡាចោលចេញទៅសល់អី វាប្រកបដល់ស្នែកយើងអញ្ចឹងណាអឺនេះគេហៅអីហ៎កូនសភៅណែយើងធ្លាប់និយាយថាអញ្ចឹងនឹងគឺជាបញ្ញត្តិធម៌មែនទេគេហៅឈ្មោះកូនសភៅមកពេលវារៀងសោចដោយកូនគេអញ្ចឹងគេហៅកូនកណេហងណាឥឡូវនេះបើយើងដកពាក្យថាកូនសភៅចេញទៅដល់អី បន្តពណ៌នេះគេហៅអីនៅក្នុងនឹង មានវ៉ែនតា នេះគេហៅប្រអប់វ៉ែនតាអញ្ចឹងទេមិនតើចេះពីណាមកណាប្រាប់ហ៎ណាឬសូគេនិយាយថាអញ្ចឹងគេថា គេប្រាប់អញ្ចឹងនេះអាគេប្រាប់អញ្ចឹងនឹងប្រញាប់គេប្រាប់ថាអញ្ចឹងគេថានឹងប្រអប់វ៉ែនតា តែបើសិនជាដកទៀតតែប្រអប់វ៉ែនតាចេញនៅសល់ដែលមើលឃើញព្រោះអញ្ចឹងចំណាំណាអ្វីដែលប្រកបដល់ភ្នែករបស់ យើងប្រកបអានឹងក៏ហៅបរមត្តធម៌ឈ្មោះទាំងអស់ នៅលើបរមត្តហ្នឹងនៅលើបរមត្តហ្នឹងសុទ្ធតែ ជាទួបញ្ញត្តិធម៌ទាំងអស់ណាទួបញ្ញត្តិអានេះគេហៅអីហ៎ណាផ្លាស់គេហៅខ្លងដែរ ណាគេហៅប្រអប់អញ្ចឹងយើងស្លាប់ឮមកថាអញ្ចឹងមែនទេតាំងពីដើមមកហ្នឹងអាត្មាក៏ចេះអញ្ចឹងដែរតែឥឡូវបើយើងដកឈ្មោះចោលអស់ហ៎មានត្រឹមតែពណ៌ឃើញទេឃើញពណ៌ទេពណ៌អីហ្នឹងអើអ្វីដែលឃើញប្រកបពណ៌នោះឯងអាពណ៌អានេះគេហៅអីហ្នឹងក៏ស្នាមនៅក្នុងដែរ ប្រອບឆ្នាំដែរអញ្ចឹងទេអាហ្នឹង មិនចេះពីណាមកនរណាប្រាប់អញ្ចឹងអ្ហាគេបញ្ញត្តិហើយអញ្ចឹងណាគេប្រាប់យើងអញ្ចឹង អាពាក្យគេប្រាប់ហ្នឹងហៅបញ្ញត្តិទេធរអញ្ចឹងបើយើងដកពាក្យគេប្រាប់ចោលអស់ដែលវាអ្វីដែលមកឃើញដែលយើងឃើញភ្នែកហៅអីព្រោះគេហៅអីអានេះកំសែងណាគឺ គឺយើងធ្លាប់និយាយថាហៅកន្សែងហ្នឹងមែនទេពាក្យហ្នឹងជាពាក្យសច្ចៈតើសច្ចៈនោះសច្ចៈលោកីណាសច្ចៈដែរតែជាសច្ចៈលោកីអញ្ចឹងពាក្យថាកន្សែងនេះខ្ញុំធ្លាប់ឬម៉ែខ្ញុំហៅអញ្ចឹងឲ្យដល់ខ្ញុំទៅចិនចិនវាប្រាប់ថាហ្នឹងក៏ហៅកន្សែងដែរហើយចិនវាចេះតអំពីឲ្យចិនវាមក ឥឡូវហ្នឹងយើងដកកសែងចេញអស់យើងដកឈ្មោះនឹងចោលយើងមើលឃើញអីឃើញស្ពតប៉ុណ្ណឹងហៅបរមត្តរូបអារម្មណ៍មានកិរិយាមកស្វះទប់និងចក្ខុប្រសាទជាលក្ខណៈណារូបអារម្មណ៍នឹងមានកិរិយាមកប៉ះទប់និងចក្ខុប្រសាទជាលក្ខណៈអញ្ចឹងរបស់នឹងវាមកប៉ះនឹងចក្ខុប្រសាទយើង ចាក់ខុសប្រសាទនៅក្នុងទីនេះអាដែលគេហៅសរសៃភ្នែកណាយល់ណាមានរាងសន្តានដូចជាក្បាលចៃអញ្ចឹងសម្រាប់មើលឃើញអញ្ចឹងគឺថាសភាវៈនេះវាមកប្រកបដោយចក្ខុប្រសាទជាលក្ខណៈជាគ្រឿងសម្គាល់បាននៅសាររបស់ណាដែលមកប្រកបដោយភ្នែកហើយឃើញអីគឺអញ្ចឹងឯងនឹងគេហៅបរមត្តធម៌ កាលពីដើមយើងអត់បានស្គាល់អញ្ចឹងទេអឥឡូវលោកយាយកលែងមើលគ្នាមើលឥឡូវកលែងមើលមកស្មាររបស់គ្នាជាតួអ្វីហ្នឹងនេះជាតួអ្វីហ៎តួអីហ្នឹងបងអស់ហ្នឹងហ៎ជាតួរូបរូបមិនម៉េចទៅរូបហ្នឹងហ៎ប្រសង់មិនបានហ៊ានហៅប្រសង់ អានឹងដោយសារប្រាស់ដ៏មានលទ្ធភាពទ្រង់បានប្រាស់សម្ដែងហើយណាកាលបើកោសអញ្ចឹងហើយត្រូវទ្រង់ពណ៌អំចន់អញ្ចឹងហៅថាប្រសងតែបើសិនជាដកឈ្មោះនឹងចោលដកវាប្រសងចោលមើលឃើញអីមើលឃើញត្រឹមតែពណ៌ឥឡូវលោកយាយកលេចមើលគ្នាឯងអើលោកយាយនេះកលេចមើលលោកយាយនេះមើលឃើញណាស់គេនោះហ៎ និយាយលោកយាយដូនស៊ីមិនបានហៅលោកយាយដូនស៊ីអញ្ចឹងគេហៅដូនស៊ីអញ្ចឹងនេះតែបើសិនជាដកឈ្មោះដូនស៊ីចេញទៅវាឃើញតាមអីឃើញតាមតែពណ៌អញ្ចឹងសពថ្ងៃហ្នឹងគេមិនដែលឆ្លោះគ្នារឿងពណ៌ទេមែនទេគេឆ្លោះគ្នាទៅរឿងដូនស៊ីហ្នឹងឯងគេទាស់គ្នាទៅរឿងចិនចាមជ្វាវៀតណាមខ្មែរ ប៉ុន្តែដល់បរមត្ថធម៌មានចាមមានចិនមានមាន ខ្មែរទេអត់មានត្រឹមតែវណ្ណៈមានត្រឹមតែរូបធម៌ដូច្នេះអ្វីដែលពិតប្រកបដោយចក្ខុហៅបរមត្ថធម៌អ្វីដែលជាឈ្មោះនឹកដល់ឈ្មោះហៅបញ្ញត្តិធម៌អញ្ចឹងយើងត្រូវចេះទាំងពីរណាយេណាឲ្យចេះទាំងពីរហ្នឹងចេះថា សភាវៈពិត គឺវណ្ណៈ គឺវណ្ណរូបរូបនេះមានប្រកបព្រមតែពណ៌មើលទៅឃើញមានប្រកបព្រមតែពណ៌តែពោដល់យសុកយសៅតមុខតម៉ៅទាំងអស់សុទ្ធតែជាឈ្មោះអញ្ចឹងអារម្មណ៍របស់វិបស្សនាគឺជាទួបរមត្ថនេះកលេចទៅតកលេចឃើញពណ៌បានឈ្មោះតែអ្នកបានដល់នៅបរមត្ថធរកន្លងឈ្មោះផុតឈ្មោះនេះអត់ឲ្យមានឈ្មោះទេមើលទៅឃើញពណ៌អានេះរូប នេះគេហៅអីគេហៅបិចមិនបានហ៊ានហៅបិចចឹងណាគេឲ្យឈ្មោះអញ្ចឹងពីដើមមកខ្ញុំហៅតាមគេមែនទេអាត្មាក៏ហៅតាមគេថាបិចចឹងដែរតែ សភាវៈនេះបើសិនជាយើងកុំនិយាយបិចយើងកុំប្រើកំណត់យើង យើងប្រើ ត្រឹមតែការឃើញឃើញត្រឹមតែពណ៌ទេ អញ្ចឹងពាក្យថាបិចហ្នឹងមិនមែនជាការឃើញតាមផ្លូវភ្នែកទេយល់ទេគឺជាការឃើញតាមផ្លូវចិត្តណាអញគិតទៅឃើញម៉ែឪអញគ្រូអញហៅបិចអញ្ចឹងវាជាគំនិតវាជាគំនិតរបស់ចិត្តតែដែលឃើញភ្នែកហ្នឹងវាអត់មានឃើញថាបិចទេវាឃើញត្រឹមតែពណ៌ហ្នឹងឯងឃើញត្រឹមតែពណ៌ហ្នឹងឯងដាប់តន់ទេនឹងយើងសិក្សាព្រឹកនឹងសិក្សាតែមួយម៉ាត់ហ្នឹងឯង ពាក្យមួយហ្នឹងគឺ តាមភ្នែកនឹងឲ្យច្បាស់លាស់ហ្នឹងហោមានតទៅទៀតមិនតអស់ទេអស់អាក្រៅនៅក្នុងនេះគេហៅអីវ៉ែនតាហ្នឹងណាណាប្រាប់ឲ្យហៅវ៉ែនតាអញ្ចឹងឬសូគេថាអញ្ចឹងអាត្មាក៏ចេះអញ្ចឹងដែរមែនទេតែបើយើងដកពាក្យវ៉ែនតាចោលចេញអស់ទៅឃើញត្រឹមតែពណ៌ ណាសសតណាខ្មៅខ្មៅតណាក្រហមក្រហមទៅអញ្ចឹងទេដែលវា ប្រកាសត្រឹមភ្នែកគឺត្រឹមតែពណ៌នេះវាថាពណ៌មិមត្តវណ្ណៈវណ្ណៈរូបបរមត្តណាចិត្តដឹងពណ៌ហៅនាមធម៌យល់ទេអ្នកណាអ្នកដឹងចិត្តចិត្តនឹងចេតសិកឯដល់ខាង ក្នុងវណ្ណៈ នាមធរវណ្ណរូបរូបធរចិត្តនិងចិត្តសឹកដែលកំណត់ដឹងថាវណ្ណៈនាមធរតបតនេះយ៉ាងណាគឺបញ្ញាចិត្តសឹកបញ្ញាចិត្តសឹកបានឃើញថាពណ៌ដែលកើតរលត់ជាមួយនឹងចិត្តជាតួនាមធរតាមចក្ខុទ្វារវណ្ណៈជាតួរូបធរ មានកិរិយាប៉ះផ្ទប់និងចាក់ខោប្រសាទជា លក្ខណៈអញ្ចឹងរបស់នឹងដែលដែលវាប្រកបដល់ភ្នែកគឺពណ៌ហើយលក្ខណៈបញ្ញានឹងចិត្តសតិដែលរលឹកហើយដឹងឃើញនៅវណ្ណៈដែលមានមកប្រកបដល់ភ្នែកជាទួលនាមធម៌ដល់តនេះរូបធម៌នាមធម៌តាមផ្លូវភ្នែក ឧទាហរណ៍នឹងមានតទៅទៀតនេះហៅអីហ៎ហៅអីអងគឺជាកូនកន្សែងតូចមួយដែលគេដាក់ក្នុងបបបែនតាសម្រាប់ឲ្យ យើង ជូតបែនតាអញ្ចឹងឯងថាម៉េចបានហ៊ាននិយាយអញ្ចឹងពីព្រោះទិញបែនតាមកឃើញអញ្ចឹងអុយនឹងគេហៅកូនកន្សែងព្រោះវាតូចអាតូចជាងអាធំអញ្ចឹងគេហៅកូនហើយ វាហើយវានៅក្នុងព្រះអបានតាខ្ញុំឃើញថាអញ្ចឹងពិតណាស់រឿងពិតគឺអញ្ចឹងឯងគេហៅសមតិវោហាលោកវោហា សំដីដែលគេប្រើព្រះក្នុងលោកតែបើពោលអំពីរឿងពិត